កុកក្រៅពេញ បណ្ដាញសង្គមជុំវិញដំណឹងការចាប់ខ្លួនបបោកញ្ញា មីយ៉ាន់ម៉ាដោយសាររឿងមួយនេះជឿជាក់ថាពុកម៉ែបងប្អូនប្រកាសជាបានស្គាល់ជាក់ជាមិនខាននៅ Miss Grand Myanmar 2021រូប ដែលជារាជិនីសម្រស់មានភាពលេចធ្លោមិនធម្មតានោះ គឺនាងហាន់ឡាយដែលជាបបោកញ្ញាក្លាហានម្នាក់បានឡើងនិយាយពីស្ថានភាពប្រទេស អំឡុងពេលមេដឹកនាំយោធាធ្វើរដ្ឋប្រហារនៅលើឆាកប្រកួត Miss Grand International 2020ជាក់ស្ដែងអ្វីដែលនឹកស្មានមិនដល់ទៅវិញនោះស្រាប់តែថ្មីថ្មីនេះបែរជាលេចលឺដំណឹងព្រមព្រៀងថា Miss Grand ហាន់ឡៃរូបនេះនាងត្រូវបានប៉ូលីសថៃចាប់ឃាត់ខ្លួនភ្លាមភ្លាមនៅអាកាសយានដ្ឋានអន្តរជាតិបាងកកខណៈពេលដែលនាងបានធ្វើដំណើរចូលទៅក្នុងប្រទេសថៃ។ ដោយកាលពីកន្លងទៅបបរកញ្ញាហាន់ឡៃ Miss Grand Mi Myanmar បានចេញមកថ្លែងសន្ទរកថា នៅក្នុងកម្មវិធីប្រកួត Miss Grand International អំពីស្ថានភាពភាពចលាចលក្នុងប្រទេសដើម្បីអំពាវនាវដល់រដ្ឋាភិបាលយោធា ដែល បានដណ្ដើមអំណាចឲ្យបញ្ឈប់អំពើហិង្សាទៅលើប្រជាជននៅក្នុងប្រទេស បណ្ដាលឲ្យអាញាធិបតេយ្យមីយ៉ាន់ម៉ាចេញដីកាចាប់ខ្លួននិងត្រូវសុំសិទ្ធិជ្រកកោន។ យ៉ាងណាមិញក្រោយពីបានដឹងពីដំណឹងនេះហើយក៏បានធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលពីពេញបណ្ដាញសង្គមព្រួយបារម្ភចំពោះនាងនិង មានការងឿងឆ្ងល់ជាខ្លាំងគ្រប់គ្រប់គ្នាបែបនេះថាបណ្ដាលមកពីហេតុអ្វី មានរឿងអ្វីកើតឡើងអ្មេចបាននៅសុកសុកបែរជាចាប់នាងទៅវិញតើនាងបានធ្វើអ្វីខុសមែនឬនេះបើយោងតាមរយៈសារព័ត៌មាន ថៃ បានឲ្យដឹងថា នៅថ្ងៃទី22ខែកញ្ញាឆ្នាំ2022អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ថៃ បានចេញមុខមកទម្លាយថាសមត្ថកិច្ចពុំបាន ចាប់ខ្លួនបវរកញ្ញាហាន់ឡាយដោយដែលព័ត៌មាន បានលេចលឺនោះឡើយហើយ អ្វីដែលគ្រប់គ្នាបានឃើញនោះ វាមិនដូចដែលគ្រប់គ្នាកំពុងតែសង្ស័យទេទន្ទឹមនឹងនោះផងដែរចំពោះករណីដែលមាន សារព័ត៌មានមួយចំនួន បានចុះផ្សាយនិយាយអំពីបវរកញ្ញាហាន់ឡាយនោះ គឺគ្រាន់តែគេពុំអនុញ្ញាតឲ្យឆ្លងដែនចូលប្រទេសតែប៉ុណ្ណោះបន្ទាប់ មានការត្រួតពិនិត្យឯកសារឆ្លងដែនហើយនាងពុំមានឯកសារគ្រប់គ្រាន់ដែលជាហេតុត្រូវប៉ូលីសធ្វើការដោះស្រាយទៅ តាមនីតិវិធីច្បាប់ប្រទេសបន្តតែពុំមាន ការចាប់ខ្លួននោះទេ ហើយបច្ចុប្បន្នកំពុងតាក់ទងជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកជនភៀសខ្លួន UNHCR ប្រចាំប្រទេសថៃ ចាសសូមអរគុណសម្រាប់ការ តាមដានព័ត៌មាននេះ។